ប្រិមិត្តជាទីមេត្រី ធ្វើស្រែអត់ដាក់ជីអ្នកស្រុកឆ្ងល់គ្រប់គ្នាតែទីបំផុតធ្វើឲ្យមានរឿងភ្ញាក់ផ្អើលកើតឡើងលោកអានុនគឺជាអ្នកជំនាញខាងកសិកម្មគាត់បានទៅរៀននៅសហរដ្ឋអាមេរិក ពីឆ្នាំ1981ដល់ឆ្នាំ2005គាត់រស់នៅខេត្តឈៀងម៉ៃប្រទេសថៃអ្នកស្រុករស់នៅតំបន់នោះគ្រប់គ្នាថាគាត់ឈួតធ្វើស្រែមិនដាក់ជីធ្វើស្រែមិនដាក់ជីធ្វើស្រូវមិននឹងបានផលច្រើនទៅ ទោះបីគេថាគាត់យ៉ាងណាក៏គាត់មិនមាត់ដែរលោកអ៊ុំនៅតែបន្តការងារនេះដដែលលោកអ៊ុំធ្វើស្រែខុសពីគេគាត់ធ្វើស្រែមិនដាក់ជីពេលគាត់ប្រមូលច្រូតកាត់ម្ដងម្ដងគាត់យកចំបើងយកទៅដាក់រោយពីក្រោមដើមឈើហើយដងទឹកស្រោញគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងគាត់ទេ គ្រប់គ្នាថាគាត់មានបញ្ហាខួរក្បាលក្រោយមកពីប្រទេសគេចូលចិត្តធ្វើអ្វីដែលប្លែកៗ ប៉ុន្មានខែក្រោយមកមានរឿងភ្ញាក់ផ្អើលបានកើតឡើងគាត់បានដកផ្សិតចំបើងយ៉ាងច្រើនយកទៅលក់នៅទីផ្សារប្រទេសថៃបានលុយយ៉ាងច្រើន អ្នកស្រុកពេលបានឃើញបែបនេះក៏ផ្លាស់ប្ដូរគំនិតឈប់ថាគាត់ជាមនុស្សឈ្គូទៀនហើយសុំលោកអ៊ុំឲ្យជួយបង្រៀនពីរបៀបដាំផ្សិតចំបើង តាមលក្ខណៈធម្មជាតិឲ្យពួកគេផង។ លោកអ៊ុំនិយាយថាប្រជាជនថៃ មិនសូវមាននរណា ដាំផ្សិតទេភ ieck ច្រើនគេនាំចូល ហើយក្នុងម្នាក់ហូម235ក្រាមក្នុងមួយឆ្នាំតម្លៃផ្សិតចំបើងក្នុងទីផ្សារមានតម្លៃថ្លៃគួរសមដែរដូចនេះ បើយើងចេះដាំវាយើងនឹងអាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពបាន ការដាំផ្សិតបែបធម្មជាតិយើងអាចប្រមូលផលផ្សិតចំបើង បានយ៉ាងច្រើន និងច្រើនដងជាងការដាំផ្សិតបែបទំនើប។ ចាលោកអ៊ំម្នាក់នេះគឺគាត់ពូកែ ខ្លាំងមែនទែនដោយគាត់ធ្វើស្រែមិនដាក់ជីនោះឡើយដើម្បីឲ្យគ្មានសារធាតុគីមីនៅជាប់នឹងដើម ស្រូវក៏ដូចជាខ្លាយជាចំបើង ពេលដែលច្រូតកាត់រួចអស់គាត់បានប្រមូលចំបើង ទាំងអស់នោះយកមកកោក្រោមដើមឈើហើយគាត់ស្រោចទឹកជាប្រចាំតែម្ដងដែលគ្រប់គ្នាមិនដឹងថាគាត់ធ្វើអ្វីបែរជាគិតថាគាត់លប់សតិក៏ដូចជាមាន បញ្ហាខួរក្បាលទៅវិញប៉ុន្តែតាមពិត